វាសនាមើលមិនឃើញ ពីមុនរស់នៅផ្ទះតូចដើរបេះរំចង់ពេលនេះឡុងម៉ានីនបង្ហាញរថយន្តនិងផ្ទះវីឡាតម្លៃរាប់លានដុល្លារនិយាយដល់ស្រីស្អាតមានឈ្មោះឡុងម៉ានីនប្រិមិត្តមួយចំនួនច្បាស់ជាបានជ្រាបរួចមកហើយថានាងមានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ MN និង Brand Wow ដោយទទួលបង្កើត brand គ្រប់ប្រភេទទៀតកាលពីចុងឆ្នាំ2022អ្នកមេម៉ាយ កូនមួយរូបស្រស់លងម៉ានីនបានប្រកាសដំណឹងចែកផ្លូវជាមួយតារាចម្រៀងថុលសុភិតិយ៉ាងភ្ញាក់ផ្អើលក្រោយជួបឧបសគ្គមួយចំនួនដោយត្រូវប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ឃើញថាពួកគេមិនស័ក្តិសមនឹងគ្នាទោះជាយ៉ាងណាពួកគេបានប្រកាសត្រូវរើគ្នាវិញហើយក្នុងឱកាសឆ្លងឆ្នាំថ្មីកន្លងទៅនេះរំលឹកដល់រឿងអតីតកាល ពេលមុនស្រីស្អាតរូបនេះប្រកាសបែកផ្លូវ3ថ្ងៃនោះ នាងបានបង្ហោះវីដេអូនៅក្នុង TikTok ដោយប្រាប់ថាផ្ទះវិឡាដែលកំពុងសាងសង់មានតម្លៃ1លាន450,000ដុល្លារធ្វើទុកជាកាដូសម្រាប់ខ្លួនឯងនៅថ្ងៃទី26មិថុនា2023ជាថ្ងៃគម្រប់ខួប26ឆ្នាំរបស់នាងជាមួយគ្នានោះអ្នកមេម៉ាយរូបនេះបានអរគុណភាពក្រដែលធ្វើឲ្យនាងតស៊ូសល់ផ្ទះ8កន្លែង ក្នុងនោះផ្ទះតម្លៃខ្ទង់លៀនមាន3កន្លែងដោយឡែកនៅថ្ងៃទី22កុម្ភៈ លោកម៉ានីនបានបង្ហោះរូបថតបង្ហាញជីវិតអតីតកាលរបស់ខ្លួនដើរបេះរំចង់រកត្រីតាមវាលស្រែរស់នៅផ្ទះតូចធៀបនឹងជីវិតបច្ចុប្បន្នស៊ីវិល័យជាមួយនឹងផ្ទះតម្លៃខ្ទង់លានដុល្លារនោះភ្ជាប់ជាមួយរូបថតទាំងនេះអ្នកនាងឡុងម៉ានីនបានក្រើនរំលឹកថាបើយើងកើតមក ជាកូនអ្នកក្រត្រូវចេះតស៊ូឡើង ការតស៊ូភាពស្មោះត្រង់ការអត់ធ្មត់ នឹងនាំយើងទៅរកភាពជោគជ័យក្នុងជីវិតនៅថ្ងៃណាមួយផ្ដាំទៅអ្នកចូលចិត្តមើលងាយគេធ្វើជាមនុស្សក៏មើលងាយមនុស្សព្រោះវាសនាមើលមិនឃើញទេចាជាការពិតណាស់ជីវិតគឺជាការតស៊ូនេះគឺជារូបភាពមួយចំនួនរបស់ស្រីស្អាតឡុងម៉ានីនកាលគាត់នៅខេត្តកំពតស្រុកកំណើតអំឡុងពេលដែលគាត់នៅក្មេងៗ